بسم الله الرحمن الرحيم الحمد لله رب العالمين وبه نستعين وأصلي وأسلم على نبينا ومحمد وعلى آله وصحبه أجمعين ربنا إننا سمعنا مناديا ينادي للإيمان أن آمنوا بربكم فآمنا ربنا فاغفر لنا ذنوبنا وكفر عنا سيئاتنا وتوفنا مع الأبرار رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي السلام عليكم ورحمة الله وبركاته الحمد لله ថ្ងៃនេះលិនសូមថ្លែងអំណរអគុណចំពោះអល់ឡោះជាបឋមហើយបន្ទាប់មកសូមថ្លែងអំណរអគុណចំពោះតហាកឹមទួនទួនជាពិសេស អងអងមីមីទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីដ៏មានអត្ថន័យនេះហើយជាការពិតណាស់អឺទួនទួនយើងបាននិយាយច្រើនមកហើយដែរពាក់ព័ន្ធនឹងរឿងច្បាប់អ៊ីស្លាម ជាពិសេសច្បាប់ពាក់ព័ន្ធនឹងរៀបអាពាហ៍ពិពាហ៍ហើយលិនចង់បន្ថែមបន្តិច ពាក់ព័ន្ធទៅនឹងដូចជាការ comment អញ្ចឹងការ comment ឬការថែមនៅអ្វីដែលទូនរំលីបាន លើកឡើងបាញ់មិញនេះពាក់ព័ន្ធនឹងការចំណាយច្រើន ពេលណាចំណាយច្រើន នៅក្នុងការរៀបការនេះគឺធ្វើឲ្យបរោះឬក៏ស្ត្រីនឹងពិបាកនៅក្នុងការយកគ្នា ដោយសារបង្កប់ច្រើន ដោយសារបានបានបង្កប់ច្រើន ដោយសារយកទៅចំណាយច្រើន ចំណាយច្រើនរឿងអីរឿងអ៊ូផងរឿងស្អាងផង ចាស់ចាស់ពីមុនម៉មម៉មអ៊ូម៉ឺនម៉ឺននេះខ្ទង់ម៉ឺនម៉ឺនតិចតិចម៉ឺននេះដល់ក្មេងៗឥឡូវឈប់និយាយរឿងម៉ឺនហើយអ៊ូហៅមកហ្វាវត្ត1000ដុល្លារហ្នឹង500សួរថាហ្នឹងយើងខ្ជះខ្ជាយមួយពេល មួយពេលហេបើខ្ជះខ្ជាយទៅលើផ្លូវត្រូវ អល់ហាំឌូលីឡាចុះបើអាចចេះជិះមកពេល500ឬ700ឬ1000ហ្នឹងទៅលើផ្លូវដែលអល់ឡោះអត់រីដទៀតនោះជនជាតិបរទេស អារ៉ាបម៉ាឡេសិង្ហបុរីឬប្រទេសអ៊ីស្លាមផ្សេងផ្សេងគាត់ចំណាយ1រៀល2រៀលមកឲ្យយើងធ្វើដងឃើញទេយើងមីមីយើងបានប្រើប្រាស់គ្រប់គ្នាមីមីបន្តយកទឹកសម្បេះយ៉ាងផឹកប្រើប៉ះឡាដល់គេរហូត ដល់យើងយកអា500យកអា1000នេះទៅចំណាយទៅលើអូហេនិយាយនេះលិនមានថាអូផ្ដាច់មុខរបរអ្នករស់ស៊ីអូអេតែគ្រាន់តែចង់ជែកថា ការចំណាយបែបហ្នឹងតើអល់ឡោះរីដឲ្យឬមួយក៏អត់អញ្ចឹងលិនសូមលើកឡើងហាឌីសមួយ នៅក្នុងសូហេះមូស្លីមហាឌីសហ្នឹងអំពីអប៊ីហ៊ូរ៉ៃរ៉ារ៉ាឌីយ៉ាឡោះតាអាឡាអានហ៊ូ أن النبي صلى الله عليه وسلم قال Nabi dah sinfani min ahli nar. Lam arahuma qaumun ma'ahum siyatun ka'adnabil baqar yadribuna bihan nas. Wa nisa'un kasiyatun 'ariyatun ma'ilatun mumilatun. Ru'usuhunna ka'asnimatil bukht. La yadkhulnal jannah wa la yajidna rihaha. walau masiratuha kadza wa kadza ហាឌីសនៅក្នុងសូហែមូស្លីមហាឌីសនេះមានន័យថានប៊ីថាពីរក្រុមពីរក្រុមដែលជាម្ចាស់នរកាអាលីណារបានន័យថាជាពឹងហ៊ូនីម្លាយូហាប់ពឹងហ៊ូនីបានន័យថាជាជាអ្នកប្រចាំការចូលនរកាតែតែម្ដងពីរក្រុមហ្នឹង ប្រចាំការបាទអាស់លីនគឺប្រចាំការដូចតកតកហៅអាស់លីប្រៃណប់អីចឹងណាបាទតកកម្មចូលចិត្តនិយាយចឹងហ្នឹងគេណាអាស់លីអាស់លីប្រៃណប់លិនមកពីយឹមអាស់ប្រៃណប់អាស់លីកំពងអាស់លីពុំអាស់លីចុះអាស់លីណារបានន័យថាអ្នកប្រចាំនៅក្នុងនរកាមិនធម្មតាអ្នកប្រចាំគឺអត់មានថ្ងៃចេញពីរក្រុមក្រុមទី1និយាយនេះសុំទោសផងបើសិនជាប៉ះពាល់ដល់ ការការរៀបអាពេលគ្រាមានមានជូលអីចឹងដែរណាតែគាត់ថាកុំតោងមកដាក់ខ្លួនគ្រាន់ថានិយាយនេះនិយាយជាហុកកុំណាហើយយើងពិចារណាកាត់បន្ថយបានប៉ុន្មានកាត់ប៉ុណ្ណឹងទៅចាក្រុមទី1ណាប៊ីថាអឺកោមុនម៉ាហុំស៊ីយ៉ាតុនកាអាណាប៊ីលបករក្រុមដែលមានដែលដែលយកដែលយកអំពាត់អាដែលយកអំពាត់ខ្សែតីដែល ដោយខ្ទុយដោយខ្ទុយដោយខ្ទុយគោគាត់ខ្សែតៃអញ្ចឹងណាយោបរិបូណាប៊ីហាន់ណាសយកទៅវាយគេយកទៅវាយគេបានន័យថាមិនមិនមនុស្សប្រភេទហ្នឹងគឺមនុស្សដែលធ្វើបាបគេចង់ចង់ចង់និយាយខ្លីអញ្ចឹងណាប៊ីគាត់គាត់គាត់ឧទាហរណ៍ចេះឧទាហរណ៍ចុះច្រើនហ្នឹងតែសង្ខេបមកខ្លីថា ក្រុមមនុស្សដែលចូលចិត្តបំពេញគេហើយបំពេញកន្លែងហ្នឹងបំពេញទៅលើខ្លួនខ្លួនប្រានវាយគេ ចឹងបានអ៊ីស្លាមអាការវាយគាកៈអីចិញ្ឈាមគេឲ្យសងវិញចាក់ភ្នែកខ្វាក់គេឲ្យសងសងភ្នែកមកវិញអាចាក់ឈាមកន្លែងឲ្យចាក់ឈាមមកវិញណានៅក្នុងអាយ៉ាតគាត់អល់ឡោះថាវកតបណា عليهم فيها أن النفس بالنفس والعين بالعين والأذن بالأذن والسن بالسن والجروح قصاص ចឹងគណៈដែលប្រមាថគេវាយគេហៅប៉ះពាល់ទៅលើឈាមទៅលើខ្លួនត្រសងវិញរីឯ ប្រមាថឬក៏ធ្វើបាបគេទៅលើកិត្តិយសប្រមាថគេដើរនិយាយដើមគេដើរមើលងាយមាក់ងាយគេអាហ្នឹងចូលទៅក្នុងក្រុមទី1ហ្នឹងក្រុមទី1ហ្នឹងចឹងអ៊ីម៉ាមអាណាវីរ៉ហ៊ីមហ៊ុលឡោះគាត់និយាយនៅក្នុងគីតាបសារ៉ះសាហេមូស្លីមហ្នឹងគាត់ថាក្រុមទី1នេះគឺក្រុមដែល បំពេញអ៊ីទីដាអលអ៊ីទីដាអលអាខារីនបិហ្គៃរីហកក្រុមដែលបំពេញទៅលើសិទ្ធិអ្នកដតីដោយ អត់មានការពិតអត់មានការពិតដោយដោយអត់មានច្បាប់ឲ្យធ្វើលើកលែងតែតហកម្មឬក៏អ្នកមានអំណាចនៅប្រទេសអ៊ីស្លាមដែលអាចហៅអ្នកអត់សញ្ញងអ្នកផឹកស្រាអីមកវាយមកអីហ្នឹងអាវាយបែបបដៅច្បាប់អ៊ីស្លាមអនុញ្ញាតតែអ្នកដែលបំពេញទៅលើអ្នកដតីដែលមិនមានច្បាប់អនុញ្ញាតហ្នឹងគឺចូលក្នុងក្រុមទី1ហ្នឹងរីឯក្រុមទី2ណាមីមីម្លងម្លងណាស្ដាប់ក្រុមទី2ក្រុមទី2 វ៉ានីសាអ៊ុនកាស៊ីយ៉ាតស្រីដែលស្រីគឺកាស៊ីយ៉ាតហ្នឹងភាសាខ្មែរថាម៉េចស្រីដែលអឺពាក់សម្លៀកបំពាក់មែនទេអាស្រីដែលតែងខ្លួនពាក់សម្លៀកបំពាក់ឬតែងខ្លួនដែលអត់ត្រឹមត្រូវអារិយាតអារិយាតបានន័យថាស្រីដែលពាក់កៅអៅខ្លីៗ ខែលើខែខែក្រោមមូមីឡាតម៉ាអ៊ីឡាតមូមីឡាតម៉ាអ៊ីឡាតហ្នឹងគឺពាក់ព័ន្ធនឹងសក់បួងសក់រហូតដល់សក់របស់គាត់ហ្នឹងคล้ายជាដូចបោកសัตว์អូតចឹងកាអស្នីម៉ាទីលបុកបោកសัตว์អូតឃើញទេអញ្ចឹងយើងមើលលក្ខណៈបែបហ្នឹងបើយើងមើលកាសំអាងកាបើសិនណាយើងគិតថាឯងសំអាងកាអ៊ីស្លាមឥឡូវច្រើនណាស់ដែលប្រើកសែងតទូ ខ្សែទទួលចិត្តមិនចឹងតែណាប៊ីអត់និយាយពីរឿងចេញសក់ទេបើនិយាយរឿងអោរ៉ាត់ចេញសក់ផ្សេងហារ៉ាមផ្សេង តែ នៅក្នុងហាឌីសនេះនិយាយពីរឿងសំអាងសំអាងដាក់ដាក់ផ្កាដាក់អីហ្នឹងធ្វើឲ្យសក់ហ្នឹងខ្លាចទៅជាបួងដូចបោកគោបោកអ៊ុនតាមិនមែនអសូតអាចឃើញអ៊ុនតាអត់ច្បាស់ចឹងនិយាយរឿងបោកគោអាគោឡើងកធំធំបោកវានៅលើខ្នងធំធំហ្នឹងចឹងស្រីដែលតែងខ្លួន ដាក់ផ្កាដាក់សំអាងបែបហ្នឹងចឹង បើយើងមើលដោយលំបាត់បញ្ជាក់នៅច្រើនកន្លែងដែរណាប៊ីគាត់សួរអឺបីមេគាត់សួរថាចេះទួនបើសិនយើងស្អាងតែទទូមិនចឹងដោយលំថាចឹងអារឿងបើសិនជាលែងក្បាលសក់ចេញអានឹងឈប់និយាយឯងបូកោមិនបូកោក៏វាហារ៉ាមតែអាសក់ចេញតែរីឯណាប៊ីនិយាយក្នុងហាដេសនេះអត់គិតក្របទេក្របចិត្តតែស្អាងធ្វើឲ្យសក់បែបហ្នឹងអញ្ចឹងក្នុងហាដេសហ្នឹងហាមតែខាត់ ហើយបើសិនជាយើងមានពាក្យសំលៀកបំពាក់សំអាងបែបរឹបរឹបចិត្តមែនតែរឹបព្រោះស្ត្រីអ៊ីស្លាមបែបហ្នឹងត្រឹមត្រូវ ពាក្យបែបហ្នឹងពាក្យគេហៅថាអាវវែងអាវអីចឹងទៅកុំឲ្យលងលងកុំឲ្យចេញរៀងចេញរឹបក៏ហារ៉ាមដែរអញ្ចឹងនៅក្នុងហាឌីសនេះនិយាយស្រីដែលពាក់សម្លៀកបំពាក់ហ្នឹងគឺចូលបែបហ្នឹងរីឯការស្អាងរៀបអាពាយពាយបិទចិត្តក៏ដោយ តែបើមាន ការធ្វើបួងដូចបោកចឹងហារ៉ាមព្រោះណាប៊ីអនិយាយរឿង ចេញសក់ទេនិយាយពីរឿងបោកហ្នឹងមកអញ្ចឹងបើយើងទៅមើលនៅក្នុងសារ៉ុសសាមូស្លីមរបស់អ៊ីម៉ាំណាវីគាត់និយាយបញ្ជាក់ច្បាស់អំពីការការធ្វើឲ្យសក់ការធ្វើឲ្យក្បាលស្ត្រីហ្នឹង គឺឡើងបែបហ្នឹងគឺ ហារ៉ាមទាំងអស់មុតឡុកចុះមកចប់ណាប៊ីថាម៉េចមិនមិនឡាយ៉ាដខុលណលជិនណាទាំងប្រុសទាំងស្រីដែលបំពេញគេទី1មិញ រីឯស្រីដែលចូលក្នុងក្រុមទី2មិញដែលលិនរៀបរាប់ធ្វើអីខ្លះមិញហ្នឹងណាប៊ីតាឡាយរកុលនៅចិនណាអត់អាចចូល sugar ជាដាច់ខាតអត់អាចអត់អាចជាដាច់ខាតវ៉ាឡាយាជីតណារីហាហាហើយมันធំក្លិន sugar ជាដាច់ខាតมันត្រឹមតែมันបានចូលក្លិនក៏អត់ធំក្លិនដែរវ៉ាឡូម៉ាស៊ីរ៉ូទូហាកាហ្សាវ៉ាកាហ្សាណាប៊ីតាសូមបីតែ sugar នៅឆ្ងាយដាច់ជាងមេឃក៏អ្នកបែបនឹងអត់ធំក្លិនដល់ដែរ អត់បានន័យថាអត់ទុំក្លិនដល់ចង់និយាយថា អត់មានឱកាសចូលស៊ុតកើដាច់ខាតទេធំចឹងបើយើងមើលក្នុងហាឌីសនេះពិនិត្យវិច័យឲ្យមែនតែនយើងស្រឡាញ់កូន កូនមីមីខ្លះណាគាត់និយាយចេះគាត់និយាយថា កូនមកជីវិតម្ដងតួណាបើអត់បើអត់ឲ្យគ្នាការទេមិនកើតសុកចិត្តទទួលអាទុសាម្ដងនឹងចុះព្រមមកជីវិតម្ដងចុះបើអាមកជីវិតហ្នឹងទៅចូលនរកាមកជីវិតដែរធ្វើម៉េចតែលនិយាយដូចលថាមីមីកុំតោកដាក់អា គ្រាន់និយាយលនិយាយរួមអញ្ចឹងដល់គេដោយសារទូនំលីគាត់គាត់លើកឡើងមសអាឡាមិញពាក់ព័ន្ធនឹងរឿងបបាក់ជូនថ្លៃដោយសារបបាក់ការគឺដោយសារជូនថ្លៃជូនថ្លៃយកលុយធ្វើអីយកលុយទៅទៅអាងតែអញ្ចឹងលិនលិនបន្តតិចទៀតអូនអញ្ចឹងបានន័យថាយើងស្រឡាញ់កូនមិនអញ្ចឹងចង់ឲ្យកូនស្អាតគេដែរវ៉ៃវ៉ាឡោះបើសួរទូនទូនផ្សេងមិនដឹងទេបើភ្នែកលិនណាលិនឃើញស្រីដែលដែលពាក់បកងពាក់អោរ៉ាត់អីនេះវាឃើញស្អាតមក ហើយបើអាទូញញ៉ៃអាផាត់អឺអីគេសបកភ្នែកអាផាត់អីកញ៉ៃកញ៉ៃលិនមើលឈប់ស្អាតបណ្ដោយលិនលិនខុសគេចឹងតាមើលអាធម្មតាវាស្អាតម៉ាសាអល់ឡោះហើយលិនចង់ចឹងវិញ តែ ដល់ពេលទូទៅគាត់យល់ឃើញថាធ្វើចឹងស្អាតតែមិនមិនត្រកិតការការថែមចាមការថែមចាមសម្រាប់សម្រាប់ស្ត្រីយកអាគេរូមអេសថែមចាមថែមរូមភ្នែកតរូមភ្នែកសិតហារ៉ាមទាំងអស់ តសក់តរួមភ្នែកកោនចាំសម្រាប់ស្រីគឺហារ៉ាមទាំងអស់តែដល់ពេលសំអាងលជឿជាក់100ទាំង100អត់មានកិច្ចផុតពីអាហ្នឹងទេទាំងអាកោរួមភ្នែកកោនចាំអត់កិច្ចផុតដាច់ខាតហើយហេសួរតែហាឌីសណាប៊ីនិយាយក្តាំងក្តាំងប៉ុណ្ណឹងលិនជឿជាក់ដល់ខាងណា ខាងដកវ៉ាស់ក៏ដោយតាប់លៀកក៏ដោយខាងសាឡាហ្វក៏ដោយខាងគុយវ៉ែតក៏ដោយខាងណាក៏ដោយហាឌីសតែមួយទេកន្លែងហ្នឹងមួយអត់មានឃីឡាស់ទេបើយើងកលេសទៅដល់ហាឌីសឲ្យចំចំយ៉ាអញ្ចឹង បើយើងគិតថាដូចនិយាយមិញហ្នឹងស្រឡាញ់កូនស្រឡាញ់កូនធ្វើឲ្យមកជីវិតម្ដងមិនហ៊ានទូលខុសត្រូវទេហេតុជាផ្សេងប្តីឧទាហរណ៍កូនកំឡោះកូនកំឡោះគាត់ថាអានឹងអត់តគឺប្រពន្ធលិនផងពេលណាវ៉ាលីនិកាសឲ្យប្រពន្ធយើងហើយបើយើងមានសិទ្ធត្រូវថាអត់ឲ្យស្អាងនឹងហ្មងពីព្រោះអីយើងមានសិទ្ធបាត់ហើយហ្នឹងបើអត់តនិកាសថាបារាភាកច្រើនអាស្អាងហ្នឹងតបពីនិកាសហើយមិនចឹងចឹងនិកាសហើយហើយចឹងទូទៅយើងមានសិទ្ធហេតុដូច្នេះហើយកន្លែងហ្នឹង ឌូសាវាមិនទូចតែដេកទេមីដោយសារអីដោយសារណាប៊ីថាអត់អាចចូល sugar ហើយមិនអាចធំក្លិនអញ្ចឹងសរុបសេចក្តីឲ្យខ្លីបើសិនជាមីមីគិតថាអឺអីគេមកជីវិតម្ដងថាចឹងដែរណាថាមកជីវិតម្ដងកូនទៀបើមិនធ្វើចឹងទេវាមិនព្រមការកាត់បថយឲ្យអស់អាហុកអាកន្លែងណាមើលទៅវារាំងមើលទៅថាក្នុងហាត់ដេសនឹងមិនស្រួលឧទាហរណ៍អាបោកហ្នឹងកាត់ឲ្យបោកឲ្យស្មើវិញមកស្អាង អាសាអាងធ្វើម៉េចឲ្យស្មើរីឯមុខនេះបើយើង កាត់បើយើងកាត់កាត់កោនចើមកាត់អាតងរួមគ្នាកាត់អីហ្នឹងទៅទុកតលាបខ្លះបានហើយឃើញទេហេទី3កុំចេញមកឲ្យគេមើលសម័យមុនចាស់ចាស់ហែឡើងឈរនៅមុខកម្មចន្ទាឲ្យគេផ្ទះដៃមើលទៀតមិនចឹងលិនអាហ្នឹងរ៉ាពីយ៉ាអីលិនតាន់អាហ្នឹងលិនតាន់ច្រើនណាស់តែឥឡូវនេះអត់ភាកច្រើនអត់ចេញចឹងចឹងកុំចេញចឹងបើយើងអាចកាត់បន្ថយបានតអាចកាត់បន្ថយបានពីមួយសន្សឹមពីមួយសន្សឹម លិនអត់ចង់ថាសូត្រហាឌីសនេះពឹបចង់ឲ្យមីមីទាំងអស់ផ្ដាច់ចោល100%ហើយជាពិសេសកូនកំមុំឃើញមុខលិនថ្ងៃណាឃើញឃើញមុខលិនទៅដល់កន្លែងណាឈប់ឈប់ស្ដាប់ហើយទួនឹងមកខុសគេអត់ឲ្យធ្វើអីទាំងអស់មកជីវិតម្ដងអញ្ចឹងលិនមិនចង់ផ្ដាច់ភ្លាមទេកែមីមីអាចកែកែពីម៉ាន់តិចអនុសា100ចុះមក7ចុះមក8ចុះមក5ចុះមកទាំងណាចុះមករហូតដល់យើងសង្ឃឹមថាទៅថ្ងៃមុខ កូនចៅយើងរៀនអាកមាច្រើនគ្រប់គ្នាទាំងអស់លិនជឿជាក់ថាកូនចៅនឹងពញ្យល់ឪពុកម្ដាយខ្លួនឯងនឹងមានអីទាំងអស់យើងនឹងអាចស្រស់ស្រួលគ្នានឹងអាចគេហៅថាកាត់បន្ថយបែបហ្នឹងអ៊ីនសាអល់ឡោះយើងមើលអារ៉ាប់ការពេញណាពេញណាអារ៉ាប់មិនមែនណាយើងទូទៅបានប្រពៃនេះបន្ទាប់ពីយើងយល់ហុកុំច្រើនយើងនឹងអាច កាត់បន្ថយច្រើនយ៉ាហ្នឹងចំណុចទី1រីអែលនឹងចូលតែមួយចំណុចទៀតឯងមុននឹងបញ្ចប់គឺ has al has ala as-sadaqah ការគេហៅដាស់តឿនមីមីតតឲ្យចំណាយសិទ្ធិកោះឲ្យច្រើនណាអានឹងជាការចាគេជាជាការចាំបាច់បំផុតអល់ឡោះបានមានបន្ទូលថាវ៉ាអំហ្វីគូមីម៉ារ៉ាហ្សាក់ណាគុំមិនកបលីអាយ៉ាទីយ៉ាអាហាដាគុមុលម៉ោតចូលអ្នកទាំងអស់គ្នាចាយវាយទ្រព្យសម្បត្តិដែលអ្នករកបាន ដែលយើងប្រទានឲ្យអល់ឡោះក៏ថាដែលគាត់ប្រទានឲ្យយើងរកមែនតែអល់ឡោះប្រទានមុននឹងអ្នកស្លាប់ ចឹងយើងមើលឥឡូវនេះយើងពីស្លាប់ស្លាប់ពេកហើយម្សិលម្សិលមិញហើយម្សិលមួយថ្ងៃឡើងទៅទៅមួយយ៉ាត់នៅកោះកុង2ជាប់គ្នាមួយថ្ងៃមួយមួយថ្ងៃមួយទៅមួយបានពីរដោយសារដោយសារអល់ឡោះដាក់ការស្លាប់មកនេះគេហៅហ្វិចអាដោយមនុស្សណាមិនដឹងទេចឹងជួការទ្រព្យសម្បត្តិដែលយើងខំស្រឡាញ់ខំរទុកចេះទុកចោះមិនតាន់បានធ្វើអីផងយើងស្លាប់បាត់អាចសល់ទ្រព្យសម្បត្តិមីទៅរកតុផ្សេងទៅឬមីមីសល់ទ្រព្យសម្បត្តិតុទៅរកមីផ្សេងអញ្ចឹងទៅអញ្ចឹង បើអាចបានយើងចាយអស្ចារ្យទ្រព្យសម្បត្តិតាមផ្លូវអល់ឡោះស៊ុបហានាហ៊ូតាឡាយើងដោយលំនិយាយយើងមើលពុះមួយយើងនៅប្រទេសផ្សេងផ្សេងធ្វើមកជាតិធ្វើដោកទឹកធ្វើគ្រប់យ៉ាងគេចង់បានអីគេហ្នឹងគេចង់បានអាហ្នឹងហើយដើម្បីជួយយើងថ្ងៃក្រោយព្រោះម្នាក់ម្នាក់ទឹកប្រុសទាំងស្រីគ្មានពីណាម្នាក់ធ្វើអាម៉ាល់គ្រប់10ទេអ្នកខ្លះខ្វះនេះអ្នកខ្វះខ្វះនោះអញ្ចឹងធ្វើឲ្យច្រើនទៅអាការខ្វះហ្នឹងវាយកមកត្រង់ឲ្យយើងវាយកមកជួយយើងនៅថ្ងៃក្រោយហេតុដូច្នេះហើយយើងកំពុងតែបះគេពេក ដល់ថ្ងៃដល់ខែគូរបឺនហេតួនឆ្នាំហ្នឹងភូមិយើងបានប្រហែលក្បាលវាសួរដាក់រឿងរបស់គេទេឧទាហរណ៍បើយើងយកវប្បធម៌ធ្វើគូរបឺនខ្លួនឯងប្រចាំភូមិណាសន្សំលុយមួយថ្ងៃ2000រៀល2000រៀលវាដាក់ក្នុងធុងមួយឆ្នាំបានបាត់ហើយគេបើយើងចេះគិតថាអានឹងវាប៉ះឡាធំធេងប៉ុន្មានអញ្ចឹងលិតជឿជាក់ថាជំរុញឲ្យតក់មីបងប្អូនអស់បច្ច្រាននៅសិទ្ធិកោះជាពិសេសមីមីដោយសារអីនៅក្នុងហាឌីសមួយ ដែលនប៊ីសល្លឡោះអាឡៃសាឡាំប្រាប់នៅក្នុង ហាឌីសអឺអាប់ឌុលឡាហ៊ីប៊ីនអ៊ូម៉ាររ៉ាឌីយ៉ាឡោះអានហ៊ូម៉ានប៊ីថាយ៉ាម៉ាក់សរ៉ានីសាតសដកណាវ៉ាអខ្សរណាលអ៊ីស្ទីហ្វារហ្វាអ៊ីននីរ៉ៃទុគុនណាមីនអះលីនណារអឺនប៊ីថាអោបណ្ដាស្រីស្រី មីមីម្លងម្លងស្រីស្រីទាំងអស់ចូលអ្នកបញ្ច្រាននៅអ៊ីស្ទីហ្វារបញ្ច្រាននៅការសុំទោសពីអល់ឡោះ ហើយទន្ទឹមនឹងហ្នឹងបានច្រើននៅសិទ្ធិកោះពីព្រោះយើង ណាប៊ីថាពីព្រោះខ្ញុំឆ្លងកាត់ពេលដែលណាប៊ីឡើងទៅលោះម៉ាក់ហ្វូសទៅសុំសម្បាសយ៉ាងទៅជួបអល់ឡោះនៅលើនៅក្នុងគិស្រោះគិស្រោះអ៊ីស្រោមេរ៉ាជណាប៊ីគាត់ថាគាត់ឡើងទៅលើមេឃគាត់ក៏លេចទៅមើលខាងឆ្វេងដៃឃើញសិតអាស្រីស្រីនៅក្នុងនរកាពេលនោះសាហាបាត់ស្រីម្នាក់សួរថាវ៉ាលីម៉ាយ៉ារ៉ាស៊ូលឡោះនឹងនៅក្នុងហាឌីសរវាងហាឌីសអាប់ឌុលឡាហ៊ីប៊ុនអ៊ុមារនិងហាឌីសអប៊ីសាអ៊ីដអល់ខូឌរីវាមានថែបថយពាក្យខ្លះ ចឹងនៅក្នុងហាឌីមួយទៀតណាប៊ីស្រីម្នាក់សួរសួរណាប៊ីថាមូលហេតុអីអររ៉ូស៊ូលឡោះបានឃើញស្រីច្រាតាមក្នុងនរកាណាប៊ីថាដោយសារអីដោយសារពួកគេយុគធិរណាអលឡានវយុគហ្វុរណាអលអាស៊ីរដោយសារពួកស្រីស្រីនឹងឯងគឺបញ្ច្រើននៅបញ្ច្រើននៅការអលឡាននឹងបានន័យថាបញ្ច្រើននៅការផ្ដាសាជេគេនិយាយដើមគេ ឥឡូវបើការរឿងជេរឿងបចោឬផ្ដាសាតិចហ្នឹងគឺមីមីច្រើនជាងតុហើយមិនអញ្ចឹងតុបើជួបអ្នក2 3នាក់គាត់និយាយរឿងរ៉ស៊ីនិយាយរឿងអីបើមីជួបអ្នកតែ2នាក់ឬ3នាក់ឡើងវត្តដើមគេអញ្ចឹងបាននេះថាដោយសារការនិយាយដើមច្រើន ទី2ដោយសារការយកយកហ្វុរណលអាសៀរបាននេះថាដោយអឺมันសំរុំតាមពិត អ៊ីស្លាមឲ្យមិនមិនគ្រប់ដីខ្លាំងណាណាប៊ីថាបើសិនជាខ្ញុំមិនខ្លាចឈីរិកខ្ញុំនឹងប្រើឲ្យប្រពន្ធនឹងស៊ូយូត បាតជើងប្តីក៏ប៉ុន្តែខ្លាចឈីរិកគឺណាប៊ីថាអ្នកគោរពដល់បាតជើងមានអល់ឡោះមួយគេអញ្ចឹងឲ្យគោរពដោយមិនបាច់ស៊ូយូតតែត្រូវគោរពអញ្ចឹងដោយសារពីមូលហេតុហ្នឹងឯងដែលស្ត្រីណាប៊ីឃើញនៅក្នុងនរកាច្រើនហ្នឹងទី1ដោយសារមាត់មាត់និយាយដើមបន្តិចដាសាជេអីហ្នឹងទី2ដោយសារខ្វះការបអត្តប្តីហេតុដូច្នេះហើយបើ បន្ទាប់ពីណាប៊ីសូចេញហាឌីសនឹងហើយស្រីស្រីដែលជាសាហាបណាប៊ីនាំគ្នាដោះកងដៃដោះកវលយកទៅដាក់មកទាំងអស់ហេហេអ្វីដែលនិយាយគឺការពិតហាឌីសបញ្ជាក់បែបហ្នឹងស្រុកយើងបើនិយាយការបើនិយាយចឹងហើយយ៉ាងអត់អត់ទាន់ឃើញដាក់ឯងបើបើស្រុកគេដោះអស់ឡូវហ្នឹងអត់មិនមែនស្រុកគេបើសម័យណាប៊ីបើសម័យណាប៊ីនិយាយនឹងហើយដោះលឹបលឹបអស់លីងអស់ដល់ខ្លះណាមកស្ដាប់ណាប៊ីនិយាយហើយដោះអស់ទៅវិញប្តីសួរអញមិនដោះអស់ចឹង អត់ទេអត់តាមតឯងព្រោះអីតឯងអឺណាប៊ីអត់សូវឃើញនៅក្នុងណាត់ការទេដល់លិនណាប៊ីឃើញបានអញ្ចឹងអស់ហើយអស់ដាក់សិនណាដាក់គ្រប់គ្នាទាំងអស់ហេមិនមិនអញ្ចឹងចាំបាច់មិនមិនអ៊ីស្ទីកហ្វាតឲ្យច្រើនទី2ធ្វើបាឡាច្រើនណា1000 2000 10000 20000មានលក្ខភាពប៉ុន្មានធ្វើលក្ខភាពប៉ុណ្ណឹងស្រុកគេស្រុកម៉ាឡេស្រុកអីស្រុកអារ៉ាប់គេមានលុយកតុងវ៉លលៀនគេអាចធ្វើដង500 1000ដុល្លារយើងមាន លុយកន្ទង់100ដុល្លារយើងអាចធ្វើប៉ះឡើង1000 2000បានតាហើយអល់ឡោះមិនគិតថាអីមិនឯងធ្វើ1000គេធ្វើ1000ខ្មែរគេធ្វើ1000ដុល្លារប៉ះឡើងខុសគ្នាអត់ចឹងទេណានៅក្នុងហាឌីសមួយសាហាបាត់ទៅទៅទៅអូនស្អែដាក់រ៉ាស៊ូលឡោះយ៉ារ៉ាស៊ូលឡោះ ذهب اهل اهل الدثور الى الاجور بالاجور យ៉ារ៉ាស៊ូលឡោះអ្នកដែលមានធនធានអ្នកកាយាអ្នកអីហ្នឹងគេបានដេញគេបាននាំមុខពួកលិនឆ្ងាយខ្លាំងណា យើងខ្ញុំសំយ៉ាង អ្នកមានយ៉ាង បានដែរមិនចឹងខ្ញុំបួសអ្នកមានបួសបានដែរខ្ញុំអត់សកាត់គេមានសកាត់ខ្ញុំមិនអាចសរកោះគេមានសរកោះចឹងគេគេវាគេប៉ះឡាគេច្រើនជាងខ្ញុំរ៉ូស៊ូលឡោះថាអត់ចឹងទេបើគេនឹងអ្នកមានកម្រិតណាសតកោះ1000អ្នកឯងក្រ កម្រិតណាសតកោះមកកៈក៏អល់ឡោះគិតគូបាសឡាឲ្យដូចគ្នាដែរពីព្រោះអល់ឡោះមិនគិតទៅលើចំចំនួនទំហំទេគិតទៅលើទឹកចិត្តអេខ្លោសរបស់ យើងក្នុងការធ្វើបាសឡា អញ្ចឹងតតមីមីប្រច្រើនតិចតួចក្តីអីក្តីយើងជាខាថាមកថ្ងៃយំអាតឬមាន កម្មវិធីអីសាលាសម្រាប់ក្មេងកព្រាសម្រាប់អីយើងធ្វើឲ្យបានច្រើនព្រោះអស់នឹងហើយសិនអាចជួយយើងនៅថ្ងៃអាក្រតបើយើងផឹកកាហ្វេជាពិសេសតតអាវិលតតតវិញជាពិសេសអាអាយកលុយទៅជក់បរិយហ្នឹងចូលទៀតតែកុំដាក់ខ្លួនណាយកលុយទៅជក់បរិយសួរថាបរិយមកខ្ចក់ម៉ានមិនបរិយ ចប់2000មួយថ្ងៃជក់មួយចប់បាក់ឡុង3ខ្ចប់អស់6000បើសិនឡុងបថយត្រឹមមួយថ្ងៃសល់2កញ្ចប់អស់4000យកអស់2000ដាក់ដាក់មកសិនដូចឡុងឡុងសំប៉ះឡានថ្ងៃអាខិរៈចឹងហើយកាត់បថយអាឈឺសួតទៀតពីព្រោះអ្នកជក់បរិយមីមីបើសិនកើតកូវីដអត់ងាយជាទេសួតហើយទី2បើស្រីស្រីមីមីលំជឿ100%បើសួរថារវាងតក់2ហ្នឹងមួយជក់បរិយមួយអត់ទាន់ជក់ ហេអត់តន់យកដូចគ្នាឲ្យយកមួយគាត់យកគាត់យកអ្នកដាក់អត់ជក់ហើយចឹងឯងមិនចឹងឯងចាចឹងដោយសារអីចឹងតតអាចបថយបថយតិចតិចមិនលិនដោយថាដោយលិនថាមិនចឹងលិនអត់តន់កាត់ភឹងឯងតែបថយបថយបថយថ្ងៃណាអស់អัลហាំឌូលីឡាហេតាមពិតបរិយបើចង់និយាយពីរឿងបរិយចាំចាំជើងក្រោយទៀតព្រោះហាឌីសអាយ៉ាត់ច្រើនណានិយាយពីរឿងនិយាយពីរឿងបរិយហារ៉ាមតែជប់ដល់ជឿថាជើងក្រោយតក់ជប់ហាមមកដល់សារខ្លាចខ្លាចនិយាយបាត់ជប់បរិយ ក៏តែចង់បញ្ជាក់ថាដលិលច្រើនគ្រប់គ្រាន់ដែលចង់បញ្ជាក់ថាបរិយនឹងវាមិនស្រួលអញ្ចឹងមិនស្រួលមិនស្រួលអញ្ចឹងបានថាអ៊ីនសាអល់ឡោះបើសិនតកឹមគាត់គិតថាហេហ៊ូកុំលិនលិនត្រូវតាទួនឯងមកផ្សព្វផ្សាយរឿងអ្នកជក់គាត់ជក់ជក់យោតែចង់ផ្សព្វផ្សាយអ៊ីនសាអល់ឡោះជើងក្រោយយើងនឹងនិយាយអ៊ីនសាអល់ឡោះតែចង់បញ្ជាក់ថាវាអត់ស្រួលទេបើយើងសំដូចឡុងថាមិញគាត់មួយថ្ងៃ3អញ្ចឹងបន្ថយមួយថ្ងៃ សល់2បាន1បាន1យក2000ទៅដាក់ម៉ៅរាល់ថ្ងៃអញ្ចឹងឡងក្នុងមួយខែម៉ៅគាត់ច្រើនណាស់បះឡាច្រើនហើយ អាចជួយសុខភាពច្រើនទៀតយ៉ាអញ្ចឹងវ៉ាក់ផ្សេងផ្សេងក៏ធ្វើដូចនេះដែរយ៉ាហេមីមីក៏កាន់ដែរស្រឡាញ់ដែរយ៉ាហេបើសិនមិនគិតដាក់ម៉ាលដកមួយថ្ងៃមកកញ្ចប់2000យកទៅសន្សំធ្វើគូរបិនបះឡារាល់មួយរោមណា ណាប៊ីថារ៉ូមគូរបានមួយមួយហ្នឹងការពារយើងពីនរកាហេសួរថាប៉ប៉ែឬគូមួយរ៉ូមម៉ានឡងរាប់អស់ហេអឺអញ្ចឹងស្ទាក់ទាំងអស់អត់មានចូលនរកាកើតទេអញ្ចឹងសំ2000 2000អ៊ីនសាអល់ឡោះដើម្បីយកបានធ្វើប៉ះឡាឬក៏ធ្វើអ្វីផ្សេងៗហើយបើបានកាត់មួយថ្ងៃទាំង3ខ្ចប់6000 5ឆ្នាំបានធ្វើអាជី5ឆ្នាំអ៊ីនសាអល់ឡោះបានធ្វើអាជីចាខំសំបើដាក់មួយថ្ងៃអឺ6000 បើសិនជាសំដល់5ឆ្នាំមិនបានក៏លោកជួយដែរអល់ឡោះចាសំចឹងនេះជាការកលៈឬក៏ជាការអូសទាញដើម្បីឲ្យមីមី មាន ផល គុណសម្បត្តិនិងគុណវិបត្តិដូចគ្នាតកតកក៏មានគុណវិបត្តិនិងគុណសម្បត្តិដូចគ្នាចឹងយើងអ៊ីនសាអល់ឡោះមកចុះទាំងអស់គ្នាយើងកាត់បន្ថយនៅគុណសម្បត្តិអំពើអាក្រក់របស់យើងតិចម្ដងតិចម្ដងតិចទាំងមីទាំងតកហើយយើងបង្កើននៅអាគុណសម្បត្តិកាត់បន្ថយគុណវិបត្តិបង្កើននៅគុណសម្បត្តិនៅអំពើល្អ

ตัวใส่ยืดคลาาตัวตกคลาาให้เขาใบคลาาให้เขาเดี๋ยวเรา